ហេតុអីបានចេះស្លាប់រួមគ្នាច្រើនច្រើនមកពីទិបនអីទៅមកពីបនរួមគ្នាចំណាឆ្ងល់ឆ្លើយក៏មិនអស់ឆ្ងល់ណាព្រោះចង់ឆ្ងល់ដែរយើងនិយាយពីកម្មវាកម្មរួមគ្នាឧទាហរណ៍ចេះបាណាតិបាតឯងបើយើងសិក្សាពីបាណាតិបាតណា ជួនកាលជីវិតមួយតែដាច់បាណាតិបត្តិច្រើនគ្នាឧទាហរណ៍មនុស្សប្រព្រឹត្តអាក្រក់ណាមួយនឹងគេចាប់ហើយគេសួរយោបល់យើង ថាគួរធ្វើម៉េចយើងលើកដៃថាស្លាប់ទៅអានឹងចូលរួមធ្វើបាណាតិបត្តិទាំងអស់គ្នានឹងហ្នឹងហើយព្រោះសម្លាប់ វាមានប្រយោគសាហត្តកប្រយោគនិងអនត្តកប្រយោគសម្រាប់ដោយខ្លួនឯងឬក៏ព្រមឬក៏ប្រើឲ្យគេសម្រាប់ឃើញចូលរួមធ្វើបានអរិបាតទេអញ្ចឹងយើងគួរតែសិក្សាពង្រៀនចិត្តឲ្យមាន មេត្តាករុណាច្រើនជាងស្លាប់ហ្នឹងដូចយើងឃើញគេវាយចោលអីស្មើឃើញខមមិនដាក់ទៅដាក់ទៅអាហ្នឹងឯងអាហ្នឹងឯងចងអាឃាត អញ្ចឹងมันមានពេលខ្លះជីវិតតែមួយ តែដាច់បាណាតិបាតច្រើនហើយបើវាមានកម្មពីវេរាតគ្នានៅពេលណាមួយនៅនឹងធ្លាក់នរកសិនធ្លាក់អានឹងអាក្រក់ហើយនោះប៉ុន្តែពេលណាមួយនោះអាអាពេលត្រឡប់អា cycle of life ហ្នឹងនៅនឹងទៅតែមេដឹកនាំអីមួយទៅចាប់បណ្ដាចិត្តឲ្យគាត់អាក្រក់ស្លាប់មកប្រទេសហ្នឹងពូមានជាតិណាមួយនោះយើងលើកដៃមកប្រទេសឲ្យស្លាប់គាត់នោះ ហើយយើងទៅធ្វើមិនយើងថាមិនក៏ទៅស្លាប់គេច្រើនម៉េចហ្នឹងហើយពីព្រោះពេលមកប៉ាំងដែលត្រូវយើងសិក្សាមើលมันអកុសលវិបាកអានោះកាយវិញ្ញាណហ្នឹងហើយដូចជារឿងអង្គុលមៀលអញ្ចឹងឃើញទេអ្នកដែលគាត់សម្លាប់ដោយច្រើនហ្នឹងធ្លាប់សម្លាប់ការដែលអង្គុលមៀលកើតជាដើកទៅចម្លងអ្នកទាំងអស់គ្នានោះវិលវិលវិលវិលមកដល់កន្លែងណាមួយត្រូវមក ចឹងបានថាកុំត្រេកអរអីនឹងឃើញការសម្លាប់ឃើញការអីអីហ្នឹងបើច្បាប់គេកាត់ទោសយ៉ាងម៉េច អានឹងរឿងច្បាប់ចឹងណាហើយអាយើងមិនមែនអ្នកច្បាប់ផងទៅលើកដៃដែរហ្នឹងហើយវាមិនវាអត់ចំណេញអីទេហើយវាជារឿងអកតៈរបស់សត្វលោកយើងហើយយើងថាអញ្ចឹងអាចអ្នកនឹងខឹងអាត្មាទៀតណា ប៉ុន្តែគិតបន្តិចថាចុះបើសិនជាមនុស្សដែលត្រូវគេចាប់បាន សាប់កូនយើងបកើតគិតចេះវិញលើកដៃនឹងដាក់ទៅស្លាប់ទៅអត់មែនទេភ័យត្រូវហើយអញ្ចឹងបានការចម្រើនមេត្តាព្រះអង្គថាយថាមេត្តានិយ៉ាងមេត្តាមានកូនតែមួយស្រឡាញ់កូនយ៉ាងណា បុគ្គលគួរចម្រើនមេត្តាឲ្យដូច្នោះអានោះត្រូវចម្រើនបើមិនចម្រើនវាអត់ច្រើនទេអាមេត្តាបែបហ្នឹងពួកយើងស្រឡាញ់តែមនុស្សណាជាទីស្រឡាញ់របស់យើងឯងធម្មតាជា instinct ជាសភាវគតិរបស់សត្វលោកនោះសត្វដេឆានក៏ចឹងទៅស្រឡាញ់តែគ្នាវាដែរតោខ្លាអីក៏វារាប់អានតែគ្នាវាដែរតែវាគ្មានរាប់អានមួយគោមួយកបីដែរឃើញទេអញ្ចឹងបើយើងថាអ្នកធ្វើអញ្ចឹងអញមិនចូលចិត្តណាអានឹងសត្វក៏វាចេះថាដែរ ព្រោះខុសចិត្តយើងយើងមិនចូលចិត្តមែនអត់ភាពមេត្តាត្រូវដឹងថាមិនមែនចម្រើន ចំពោះមនុស្សដែលយើងចូលចិត្តទេទល់រៀនចម្រើន ទៅមនុស្សដែលយើងអត់ចូលចិត្តអាហ្នឹងបានហៅថាចម្រើនមេត្តាហើយវាចម្រើនទៅអាកន្លែងដែលយើងចូលចិត្តស្រាប់ថាសត្វក៏វាចេះដែរបាច់ស្អីក្ពើក៏វាចេះស្រឡាញ់គ្នាវាដែរខ្លាអីឃើញកូនវាវាថែរក្សាទេអី អញ្ចឹងបើគ្រាន់ថាទល់តែត្រូវចិត្តអញបានអញស្រឡាញ់ហ្នឹងអង្គធម្មតាហ្នឹងណាក៏ចេះដែរមិនចឹងហ្នឹងហើយអញ្ចឹងពាក្យថាចម្រើនមេត្តាលោកឲ្យឃើញអញ្ចេះដូចមេត្តាចំពោះសត្វលោកហ្នឹងលោកឃើញថា ដូចមនុស្សម្នាក់ដែលធ្វើអាក្រក់ឲ្យរាជបរោះចាប់បាន ចាប់បានហើយបដើទៅកន្លែងទីលាន បហាជីវិតហើយតាមផ្លូវហ្នឹង គេពាក់កម្រងផ្កាឲ្យ គេឲ្យពោសាប់សាទុកាគេលើកតម្កើង គេហែហោមទៅប៉ិនដឹងថានទីទៀតគេកាត់កហើយទៅវាមានរឿងអីដែលយើងត្រូវទៅខ្នន់ខ្នាញ់មួយគាត់ទៀតបន្តិចទៀតគេកាត់កហើយហ្នឹងហើយមានរឿងអីត្រូវចំណែនមួយគាត់អត់ថតទេ ទោះបីបានផ្កាមករួយបាច់ទៀតក៏អត់ទៅចំណែនដែរទោះបីត្រូវគេហែហោមគេសាពះគាត់មិនក៏គ្មានទៅចំណែនដែរបន្តិចទៅដាច់កហើយសត្វលោកអញ្ចឹងហើយបើឃើញថាគេកំពុង តែចាប់បានហើយហ្នឹងធាតពិតគួរមាន positive ជាមួយអ្នកដែលគេចាប់បានហ្នឹងអ្នកដែលរងគ្រោះគឺមនុស្សអាក្រក់ដែលគេចាប់អត់តាន់បាន មនុស្សដែលធ្វើអាក្រក់ហើយត្រូវបានគេចាប់បានហើយមានន័យថាកម្មរបស់គាត់នឹងគេជួយទប់ហើយគេជួយទប់ហើយយល់ទេហ្នឹងហើយប្រព្រឹត្តអាក្រក់ធ្វើចោលរំលោភបំពានហើយត្រូវបានគេចាប់ត្រូវដឹងថាអូសេចក្តីអាក្រក់របស់គាត់នឹងត្រូវបានគេទប់ស្កាត់ហើយពេលដែលគេចាប់ហ្នឹងគាត់អត់មានឱកាសធ្វើទៀតទេហ្នឹងហើយអញ្ចឹងគាត់អាក្រក់មែនប៉ុន្តែពីថ្ងៃហ្នឹងទៅមុខអាចធូរហើយព្រោះទៅគុកហើយនោះគេចាប់ហើយនោះ តែដែលគួរឲ្យអាណិតមែនទែនគួរឲ្យសង្វេគមែនទែនគឺមនុស្សដែលកំពុង ធ្វើអាក្រក់នៅក្រៅរង្វង់ច្បាប់ ព្រោះគាត់នឹងបន្តធ្វើអាក្រក់តទៅទៀតប៉ុន្តែយើងខឹងអត់ខឹងអាអ្នកនោះធ្វើអាក្រក់ខាងក្រៅទេខឹងតាណា គេចាប់បានតែយើងគិតតែយើងគិតមើលធ្វើចោលដូចគ្នា មួយគេចាប់អត់តន់បាន មួយគេចាប់បានតើណាអាក្រក់ជាង អ្នកនៅអឹមតនចាប់បានអាក្រក់ជាងព្រោះនៅធ្វើលួចគេទៀតអាត្មាទៅកាន់ជើងចោលទៀតឡោះស្ដាប់មិនសួរថាអាត្មាកាន់ជើងចោលទៀតប៉ុន្តែនេះមែនទេអ្នកដែលគេចាប់បាន មានគេជួយទប់អីតាហើយគាត់កំពុងសោយអផលកម្មគាត់ខ្លះហើយមិនទុកឲ្យវាច្រើនពេកតែអ្នកនៅអញ្ចឹងមិនដល់មើលយូរយូរទៅយើង សិក្សាពីចិត្តរបស់ពធជន អាត្មាមិនដែលឃើញថាអ្នកជាប់គុកហ្នឹងអាក្រក់ណាស់ទេចឹងមិនអាត្មាចូលទៅអប់រំនៅក្នុងគុកក្នុងអីអាត្មាឃើញសិតដូចកូនជើងប្អូនយើងហ្នឹងធ្វើអីមិនដឹងទេប៉ុន្តែ ដល់ពេលគ្នាមកអង្គុយចឹងធ្វើភ្នែកมองมองមើលអាត្មាសង្វេកហ្នឹងហើយហើយក៏គិតទៀតថាមិនមែនអ្នកនៅ ក្នុងគុកហ្នឹងអាក្រក់ជាងអ្នកនៅខាងក្រៅណាស់ទេមានមនុស្សនៅខាងក្រៅច្រើនទៀតដែលធ្វើអាក្រក់ជាងហ្នឹងតែគេចាប់អត់បានអញ្ចឹងណាគិតអញ្ចឹងវិញហ្នឹងហើយ បើគាត់ថាធ្វើនិយាយហ្នឹងក៏មិនមែនគ្រប់គ្រងពួកគាត់ទៅអឺណែឯងធ្វើចឹងត្រូវហើយមិនមែនទេគឺដើម្បីដោះអាស្ដោយតន់ដូចជានៅ ក្នុងតឡាការ អីចឹងវាមិនប្រកាសថាអ្នកឈ្នះក្តីនឹងជាមនុស្សត្រឹមត្រូវទេ មិនប្រកាសទេហ្នឹងហើយហើយមិនប្រកាសថាអ្នកចាញ់ក្តីនឹងជាមនុស្សអាក្រក់ទេមិនប្រកាសទេអញ្ចឹងបានព្រោះនៅក្នុងតឡាការគេត្រូវការផោះតាង ស័ក្តិសិទ្ធិផោះតាងហ្នឹងហើយផោះតាងមនុស្សល្អខ្លះវាអត់ដែលត្រៀមមកមនុស្សល្អខ្លះអត់ដែលត្រៀមទេនឹងចឹងខ្វះដោយអ្នកការខ្លែងខ្លាយហើយអ្នកការមែនតេនមកអ្នកខ្លែងខ្លាយនឹងប្រេរហូតអ្នកអ្នកមែនតេនណាមួយឧទាហរណ៍ថាប្រុសទៅការសេរីតាមស្មារដឹងណាមួយមកខាងទៀតច្រើនងក់ងัวផងដូចអត់ខ្វល់ពីអញអីអីចឹងណា មិនសូវទេមិនសូវគិតទេចាំចាំឲ្យគេគិតចាំឲ្យគេបើគេស្រឡាញ់អញគេខំហើយអីអីចឹងហ៎ប៉ិនដល់អ្នកខ្លែងខ្លាយគឺសួរសួរទៀតមិនហើយដល់ណាមែនទេហ្នឹងហើយដល់អាមែនទេខ្ជិលខ្វល់បើគេស្រឡាញ់អញគេគិតអីអញ្ចឹងបានថាអានេះអ្នកមែនទេនោះក៏គួរដឹងចំណុចខ្សោយខ្លួនឯងដែរណាកុំមកដេញអាងគេការអញហើយបើ គេមិនស្រឡាញ់ បើគេស្រឡាញ់គេគិតអញហើយធ្វើងក់ធ្វើងោអត់ចំណេញទេអត់ចំណេញទេអានេះចង់និយាយថាធ្លាក់មិនប្រកាសថាអាក្រក់ជាប់មិនប្រកាសថាល្អអញ្ចឹងរឿងល្អអាក្រក់មានខ្លួនឯងទេដឹងហ៎